បញ្ហាគ្រួសារនិយាយមិនត្រូវគ្នាជាមួយម្ដាយដៃនៅស្រុកខ្មែរបាទគាត់នៅពីចម្ងាយហើយនិយាយតាមទូរស័ព្ទនោះចេះតែខឹងសរុបទៅគាត់សួរថាតើមានវិធីណាដើម្បីធ្វើឲ្យម្ដាយនឹងតិចចិត្ត យូរទៅម្ដាយនឹងកាន់តែខឹងច្រើនហើយគាត់ក៏និយាយថាគាត់ក៏មិនចង់និយាយថាម្ដាយនឹងខុសទាំងអស់ដែរក៏អាចមកពីកូនកូនធ្វើអ្វីមួយយ៉ាងមិនសមរម្យទៅជាគាត់ខឹងយ៉ាងនេះហើយពុទ្ធោមានវិធីយ៉ាងណា ដើម្បីបន្ធូរបន្ថយនៅសភាពតានតឹង នៅក្នុងក្រមគ្រួសារ របស់គាត់នឹងអាត្មាក៏សន្យាថាឆ្លើយប៉ុន្តែចេះតែមិនបានឆ្លើយ បញ្ហានឹងតែងតែកើតញឹកញាប់ នៅក្នុងសង្គមគ្រួសារហើយមែនទេញាតិញោមសូមជម្រាបទៅប្អូនវិញថាមិនមែនតែគ្រួសារប្អូនទេ គ្រួសារដតីជាច្រើនទៀតក៏មានបញ្ហាអញ្ចឹងជាធម្មតាប្អូនចង់ឲ្យអាត្មាឆ្លើយទៅនឹងនឹង អាលយកកសែតនឹងទៅឲ្យម្ដាយស្ដាប់អឺមិនចាំបាច់យកកសែតនឹងទៅឲ្យស្ដាប់ទេ ឆ្លើយទូទៅហើយឆ្លើយតែមួយពេលប៉ុណ្ណឹងក៏មិនអើយមិនអាចធ្វើឲ្យមនុស្សដែលសន្សំនៅសន្តានខឹងច្រើននឹងតិចភ្លាមបានដែរគេហៅដូចជាម៉ាស៊ីននឹងឆេះមួយថ្ងៃទល់យប់អីយើងយកទឹកមិនតិចយកទៅជះមិនតិចភ្លាមទេចឹងឆ្លើយមួយពេលនេះมันអាចធ្វើឲ្យគាត់តិចភ្លាមបានទេគ្រាន់តែជួយឲ្យកលឹះ ប៉ុន្តែมันប្រកាសថាពន្លឹះនឹងសិតតែជាកូនសោអាចដោះស្រាយបាននោះដែរជួយបានមិនបានអានឹងក៏ត្រូវដឹងថា តាមឧបនិស្ស័យមនុស្សទៅទៀតសំបីព្រះសរិបុត្រលោកប្របាក់និយាយមួយញោមលោកដែរព្រះសរិបុត្រយើងដឹងហើយមិនមែនជាពុទ្ធជនទេ ហើយក៏មិនមែនជា អរិយបុគ្គលធម្មតាដែរគឺជាព្រះអគ្គសាវក របស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែមួយជីវិតនឹងនិយាយញោមអត់បានញោមខឹងរហូតរហូតដល់ថ្ងៃលោកសុគតត្មងប៉ុន្តែលោកនិយាយបាន នៅ ពេលដែលលោក សុគតមិនសុគតត្មងមុនសុគតបន្តិចហ្នឹងពេលដែលលោកអពាតរៀបនឹងសុគតហ្នឹងលោកនិមន្តទៅផ្ទះម្ដាយវាមានមនោសញ្ចេតនាជាមួយកូនទូបីខឹងយ៉ាងណាប៉ុន្តែដល់ពេលដឹងថាកូនមានអពាតធ្ងន់ខឹងប្រមាណក៏ទុកចោលសិនទៅ បានលោកនិយាយបានអឺក៏សូមអធិស្ឋានដែរថាអាត្មានិយាយទៅនេះ ទីមួយវាមិនបាន ស្គាល់ស្ថានភាពម្ដាយរបស់ប្អូននឹងច្បាស់ដឹងថាគាត់កាយបណ្ណាឬក៏100 100ឬត្រឹមតែ80ឬក៏ត្រឹមតែកង្តោ50មិនដឹងថាកាយនឹងវាមានហេតុបច្ច័យអ្វី ជាងការកតាសុខភាពរបស់គាត់ឬក៏បញ្ហាផ្លូវចិត្តពាក់ព័ន្ធនឹងរឿងច្រើនទៀតអីចឹងទៅធ្វើឲ្យមនុស្សមួម៉ៅឆ្លើយហ្នឹងក៏មិនគិតថាសម្រាប់តែបញ្ហាគ្រួសារបងអូនទេឆ្លើយទូទៅទាំងអស់ទៅចាស់បញ្ហាសម្រាប់មនុស្សយើងដែលមិនបានអប់រំពិសេសមនុស្សចាស់នឹងគឺថាស្ទើរតែ100%ចាស់បន្តិចទៅតែងតែកើតរោគមួម៉ៅ រោគមួម៉ៅហ្នឹងបណ្ដាលមកពីកត្តាច្រើនគេហៅដូចជាសុខភាពពីក្មេងគាត់ធ្លាប់រស់ស៊ីចិញ្ចឹមកូនសពគ្រប់អញ្ចឹងហើយលុយចាយអីហ្នឹងក៏គាត់មិនចាំបាច់ត្រូវការពីកូនធ្វើអីបានទៅណាបានចង់ធ្វើអីបានដល់ចាស់ទៅ ធ្វើអីមិនកើតរលុយក៏មិនបាន ត្រូវពឹងអាស្រ័យកូនជាអ្នកពុតផ្គង់អញ្ចឹងទៅ ហើយលោតែកូនមានសម្ដីធំតិចតួចទៅក៏កើតការអន់ចិត្តអន់ថ្លើមនិងញឹកញាប់ញយញយតូចចិត្តចំពោះខ្លួនឯងនឹងរោគតូចចិត្តនឹងឆាប់កើតដែរចាស់ចាស់មកជឿតែចឹងតែមកអង្គតែគេចិញ្ចឹមឯងអីចឹងចុះលូច្រើនចឹងទៅនឹងជារឿងដែលមានច្រើននៅក្នុងក្រុមគ្រួសារចឹងមិនថាកូននឹងត្រូវតែយល់ចិត្តសាស្ត្រកន្លែងនឹងខ្លះផង ឯពាក្យអាងចិញ្ចឹមនេះបើគាត់និយាយមិនសូវអីទេតែបើកូននិយាយរឿងការគាត់ចិញ្ចឹមយើងគាត់និយាយអញបង្កើតក្បាលឯងមកអីចេញចុះអត់សូវអីទេពាក្យហ្នឹងម៉ែឪច្រើននិយាយដែរប៉ុន្តែលោតកូននិយាយថាខ្ញុំខំចាំម៉ែឯងអីអីចេញចុះរឿងហ្មងតាមដែលអាត្មាលឺណាដែលលឺដែរបើម៉ែអ្នកនិយាយអត់អីទេតែបើកូនលើករឿងចាំតិចតួចអីហ្មង ហ្នឹងហើយពីក្មេងងគេสนุกលួងទេណាកូនខ្លះងវ័យថែមផ្ទះក៏គូតពីបីបាច់ទៅលែងហ៊ានយំហើយតែចាស់ងមានតែក្តាមឈូសទេលួងបាននិយាយចឹងមិនមែនជាបង្អាប់បង្អន់អីទេប៉ុន្តែគ្រាន់ថាឲ្យយើងទាំងអស់គ្នានឹងត្រៀមចិត្តចាស់ទៅគឺថាកើតការនឿយណាយនឹងជីវិតនឹងផង ណាមួយយុទ្ធរុនតរានឹងរូបរាងកាយហ្នឹងគឺសុទ្ធតែជា ជារឿងធ្វើឲ្យយើងធុញទ្រាន់ធុញនឹងខ្លួនឯងធុញនឹងអ្វីអ្វីដែលលឺស្រួលមិនស្រួលនឹងកើតការធុញពីក្មេងធ្លាប់លឺចម្រៀងតន្ត្រីអីចឹងមកពេញចិត្តណាស់ិនចាបន្តិចទៅលើវិណា ចាក់ក្ដុំក្ដាំងអីទៅអត់សុបាយចិត្តទេអញ្ចឹងអារឿងដែលធ្វើអត់ឲ្យសុបាយចិត្តហ្នឹងច្រើនណាស់នឹងចាស់ហ្នឹងរហូតដល់តែចាស់ខ្លះហ្នឹងថាងាប់ទៅមកឲ្យក្មេងគប់ចិត្ត នេះស្មានតែក្មេងគេចង់ឲ្យយើងខ្មោចចាស់នឹងនៅចិត្តណាស់មែនទេអញ្ចឹងបានថាខ្សែជីវិតយើងនឹងដូចមកសំដែងព្រឹកមិញអញ្ចឹងថារឿងអ្នកតន្ត្រីប្រាប់យើងគឺគេប្រាប់ម្ដងមកកាលដូចយើងដើរបើកបរអីអញ្ចឹងយើងទៅរៀនបើកបរយើងរៀនសម្រាប់រយៈកាលមួយប៉ុន្តែនៅពេលដែលយើងបើកបរសម្រាប់ជីវិតយើង គឺយូរដូចជាពេលសម្ដែងធម៌ហ្នឹងវាមានជារយៈកាលមួយខ្លី1ម៉ោង2ម៉ោងចឹងទៅប៉ុន្តែនៅ ពេលដែលយើងដើរក្នុងជីវិតរបស់យើងនេះគឺទាំងយប់ទាំងថ្ងៃជានិច្ចកាលទោះបីបានរៀនទៀតមិនរៀនទៀតជីវិតយើងដើរទៅមុខរហូតត្រូវនិយាយត្រូវធ្វើត្រូវគិតសពគ្រប់នឹងគឺនៅលើខ្លួនយើងជាអ្នកកាច់ចង្កូតមិនមែនគ្រូបើកបរនឹងមកជួយកាច់ចង្កូតទេមែនណា អានឹងកាន់តែច្បាស់កន្លែង ថាព្រះអង្គគឺជាអ្នកបង្ហាញផ្លូវជាអ្នកបង្រៀនប៉ុន្តែថាអ្នកបើកបរហ្នឹងគឺយើងនឹងតម្រង់វិថីជីវិតខ្សែជីវិត ផ្លូវជីវិតហ្នឹងគឺត្រូវតែបើកបរដោយខ្លួនឯងអញ្ចឹងដើម្បីក្រុមគ្រួសារអាត្មាមិនបន្ទោសថាមកពីម៉ែឬក៏មកពីកូនទេរាល់បញ្ហាទាំងឡាយហ្នឹងវាបន្តិចម្នាក់ ត្រូវដឹងថាបន្តិចម្នាក់ជាងកាលយើងដឹងធម្មតាយើងប្រកែខឹងអញ្ចឹងទៅយើងអត់យល់ពីគាត់យើងចេះតែនិយាយចង់រស់ខុសរស់ត្រូវមួយគាត់អាហ្នឹងក៏មិនល្អដែរយើងយើងដឹងថាគាត់ខឹងច្រើនហើយយើងនេះចេះតែចង់រស់ខុសរស់ត្រូវមួយគាត់អាងតែយើងប្រកែនិយាយអីចឹងណាធម្មតាទេគាត់ចាស់ជាងធម្មតាហ្នឹងគាត់ប្រកាន់វាធម្មតាអញ្ចឹងទូទៅមិនថានរណានរណាទេអាត្មាក៏ដល់ចាស់បន្តិចទៅរៀងប្រកាន់បន្តិចដែរនោះ មួយកូននេនហ្នឹងវ័យស្មើអីយ៉ាងកូននេននេះទាំងឆ្លើយគិតអញ្ចឹងកាលនោះនេនដូចគ្នាលេងធាក់គ្នា មានថាអីទេដល់យើងរៀងធំរៀងចាស់បន្តិចទៅកូននេនណាមកវ័យស្មើអីទោះបីយើងមិនកាចយើងមិននិយាយចិត្តហ្នឹងចេះគិតខ្លះកូននេះនេះដូចឆ្លើយអត់សូវមានសិលធម៌សុជីវធម៌អីសោះអាចិត្តហ្នឹងកើតមកភ្លាមមិនចឹងធម្មតាទេអាហ្នឹងមិនសំខាន់ត្រង់ថា សេចក្តីប្រកាន់វាមានចុះប៉ុន្តែឲ្យមានស្មារតីដឹងថាអូអានេះវាជាសេចក្តីប្រកាន់ទេអានេះវាជាមានះទេអានេះយើងរៀនរៀនចេះទេរៀនឲ្យវាដឹងចឹងហើយចុះបើគាត់មិនដែលដឹងថានឹងជាមានះផងអឺនឹងគឺជាសេចក្តីប្រកាន់នឹងគឺជាកិលេសក៏អត់ដែលដឹងតែនឹងទៅនិយាយថាម៉េចក៏វាមិនកើតអញ្ចឹងវិធីសាស្ត្រដើម្បីឲ្យគាត់នឹងបានយល់ដឹងហើយនឹងកាត់បន្ថយពីការមួម៉ៅច្រើនហ្នឹងបងអូនត្រូវរកឱកាស យ៉ាងណាឲ្យគាត់នឹងមានព្រះធម៌នៅក្នុងចិត្តហើយកុំកុំយកត្រង់ត្រង់ទៅឲ្យគាត់ នៅពេលដែលគាត់មិនតន់ស្ដាប់មិនតន់ពិចារណានឹងសំដែងនៅសេចក្តីស្និទ្ធស្នាលហើយរឿងណា ដែលធ្លាប់តោះរឿងណាដែលធ្លាប់ឆ្លោះកុំរំលឹកវាបដូរប្រធានបទហើយគាត់និយាយមកថាទៅតែដាក់ចុះទូរស័ព្ទពីម្ដាយគាត់នឹងម្ដាយគាត់កំពុងតែខឹងនឹងក៏ត្រូវធ្វើម៉េចនៅឆ្ងាយលៀងលំបាកបន្តិច ហើយតាមទូរស័ព្ទនេះណាញាតិញោមមកពិសោធន៍មើលណាបើនិយាយពីផ្អែមផ្អែមណាស់ផ្អែមលើសធម្មតា តែបើនិយាយពីរឿងវិញរឿងណាស់រឿងលើសធម្មតាអាងតែមិនឃើញមុខគ្នាអញ្ចឹង តាមទូរស័ព្ទមិនគួរដោះស្រាយបញ្ហាច្រើនពេកទេ ដូចប្អូននៅឆ្ងាយអញ្ចឹងមានបញ្ហាអីជាមួយម្ដាយនឹងកុំចង់រកខុសរកត្រូវអីជាមួយនឹងទូរស័ព្ទនឹងអីមិនស្រួលទេ យើងអាចនិយាយរឿងផ្សេងសួរសុខទុក្ខម្ដាយម៉ែសុខសប្បាយទេពិសាអីបានអត់ម៉ែចង់ពិសាអីអញ្ចឹងនិយាយធម្មតាណាហ្នឹងហើយនិយាយធម្មតារឿងហើយកុំច្រើនកុំនិយាយច្រើននិយាយច្រើនចូលទៅដល់រឿងមុនហ្នឹងដូចអាចកំមតបើគេជិញខ្ទុះទៀតឡាកុំរំលឹកវាកុំតណ្ណាដោះស្រាយវានេះថ្មនិយាយចំពោះបងអូនដែលសួរនឹងផង ហើយអាចរង ចាំពេលវេលាណាមួយ ដែលបងអូនបានមកស្រុកខ្មែរមកយើងធ្វើសំគួរធ្វើអីអីលើកអីជូនគាត់អីធ្វើធម្មតាសบายសบายធ្វើម៉េចយកចិត្តឲ្យបានសិនធ្វើចិត្តគាត់ឲ្យតិចសិនខ្មែរមិនជឿថាមនុស្សដែលរឹងបំផុតនឹងមិនមិនពន់ព្រោះសេចក្តីល្អនោះទេខ្មែរក៏ធ្លាប់ជាសិស្សគេខ្មែរក៏ធ្លាប់ជា សាមណេរនៅក្នុង អឺអវាទរបស់ភិក្ខុចាស់ចាស់អាត្មាក៏ធ្លាប់ជាកូនរបស់ម៉ែឪដែរហើយការខឹងតិចតួចរបស់ម៉ែឪគង់តែមានប៉ុន្តែម៉ែឪឯណាទៅខឹងចង់សម្លាប់កូននោះវាមិនមែនទេឲ្យតែឃើញថាកូននឹងចេះកែខ្លួនចេះដាក់ខ្លួនម៉ែឪហ្នឹងមិនអភ័យទោសឲ្យវាលេងទៅវាកលចរិតលេងដឹងអីត្មង អាហ្នឹងមិនដឹងនិយាយថាម៉េចទេជួនកាលដើម្បីឈ្នះនៅសេចក្តីខឹងក្រោតព្រះអង្គសម្ដែងថាម៉េចអកោថេនៈជីនេកោធាំង ឈ្នះសេចក្តីក្រោតដោយសេចក្តីមិនក្រោតអត់មានពេលមនុស្សខឹងនឹងយើងទៅនិយាយរោរឿងរហេតុរផលអីពេលហ្នឹងបានទេចាំពេលវេលាដូចឡានអាម៉ាស៊ីនកំពុងតែក្តៅហុយហ្នឹងណាគេដាក់មិនថា don't touch ណាដាក់សញ្ញាបាត់ដៃហ្នឹងអាលើម៉ាស៊ីនហ្នឹងពេលក្តៅហ្នឹងគេថាកុំប៉ះវាអញ្ចឹងមនុស្សណាក៏ដោយកំពុងខឹងកុំទៅរហេតុផលមួយគាត់ ទុក្ខវេទយៈសិនអស់ទឹកក្រោយឡាននឹងវាអស់ទឹកក៏ដោយរងចាំពេលវេលាបន្តិចទៅរងចាំពេលវេលាអីចាំឡាននឹងតិចចាំចាក់ទឹកចាក់ទឹកវាលែងឈួលហើយពេលពេលឡើងក្តៅមែនណាញញោមមែនថាមែនអត់ថាអត់ណាកុំចេះតែមែនតាមចេះបដិសេធផងវ័យវ័យក៏ដោយសិតតែត្រូវការពេលវេលាដោះស្រាយ សិតតែមានដំណោះស្រាយហ្នឹងហើយអញ្ចឹងដូចឆ្លើយទៅបងអូនវិញយ៉ាងខ្លីទេថាបើម្ដាយកំពុងតែខឹងបាច់និយាយរឿងហេតុផលទេហេតុផលអីក៏ស្ដាប់មិនបានដែរដូចជាមនុស្សដែលគេគិតថាខឹងយើងហើយសង្ស័យយើងរឿងនេះរឿងនោះហើយទោះបីយើងទៅបកស្រាយគេមិនគិតថាយើងបកស្រាយតាមការពិតទេជាងកាយគេថាយើងលេះដោះខ្លួនកែពាក្យ ហ្នឹងអញ្ចឹងដើម្បីដោះនៅសេចក្តីសង្ស័យរបស់គេទីមួយគេអត់សួរយើងមិនបាច់និយាយទីមួយទីពីរខំធ្វើសេចក្តីល្អតទៅទៀតសេចក្តីល្អនឹងឯងពីមួយថ្ងៃទៅមួយថ្ងៃលទ្ធផលវាចេញមកអ្នកនោះនឹងដឹងដោយខ្លួនឯងតែប្រការនេះយើងច្រឡត់តតងទៅវាអីវាមានតែគេកាន់តែរចំណុចខ្សោយរបស់យើងកាន់តែច្រើនឡើង ច្រើនឡើងច្រើនឡើងហ្នឹងឯងក្នុងក្រុមគ្រួសារប្តីប្រពន្ធក៏ដោយស្អីក៏ដោយរឿងរឿងហ្នឹងភ្លើងហើយភ្លើងវាមានតែផេះទេ បើភ្លើងហើយទឹកប្រហែលជាសល់អស់ខ្លះទោះបីជាឆេះក៏វាសល់មកកណាត់ដែរមែនណាហ្នឹងហើយដូចអាត្មាធ្លាប់ញោមប្រុសខឹងដែរតាខឹងប៉ុន្តែមិនបានខឹងទៅលោឡាអីខ្លាំងហើយគាត់កាន់សំដែងចិត្តខឹងហើយអាត្មាដឹងថាខ្លួនឯងជាកូនខ្លួនឯងមុខមាត់ប៉ុណ្ណាក៏ដោយត្រូវ ដឹងថាខ្លួនឯងជាកូន សំខាន់ណាកូនត្រូវដឹងអត្តនា ទោះបីយើងចិញ្ចឹមគាត់ក៏ដោយទោះបីយើងជាអ្នកល្បីឈ្មោះប៉ុណ្ណាក៏ដោយតែជាមួយឪពុកម្ដាយត្រូវដឹងថាខ្លួនយើងជាកូនកុំភ្លេចទៅនឹងកុំភ្លេចដល់និយាយចឹងទៅមកសុំទោសគាត់ចឹងទៅគាត់ថាអត់ខឹងទេដល់អត់ខឹងមកអញ្ជើញគាត់មកគាត់ថាគាត់អត់មកឯងបើមិននិយាយពាក្យមិនឲ្យញោមប្រុសគាត់ឈប់ខឹងអលីងឯងមកញោមហ่ะកណាយើងខែងកូនហែងឪតែខែងកូនយើងឪយើងតែ ហើយចុះកូនយើងឲ្យយើងមានអ្នកដតីណាជុំមិនបាក់និយាយគ្នាដូចអ្នកដតីចឹងតែគាត់ថាអញ្ចឹងបើញោមអត់ទៅលោកកូនអត់ជឿថាញោមជប់ខឹងទេហ្នឹងដល់ញោមមកបានថាជឿថាញោមជប់ខឹងអើអីចាំញោមទៅចឹងវាគ្មានអីពីរឿងមโนសញ្ចេតនាទេនៅតែយើងចង់តែឈ្នះយើងគិតតែយើងត្រូវអត់ទេអត់ផ្លូវឯងចង់ឯងឡើងទៅឯអាដាមក៏ដោយចុះយ៉ាងណាក៏នៅតែកូនដែរមែនមែន ហ្នឹងហើយមនោសញ្ចេតនាអាចសម្លាប់ចិត្តខឹងបានសេចក្តីល្អឧស្មាធ្លាប់ប្រើឲ្យពាក្យរឿងទាំងអស់នឹងធ្លាប់កើតធ្លាប់មានចំពោះខ្លួនឯងដែរនៅតែមួយទេមិនតាន់មានបទពិសោធន៍ប្រពន្ធខឹងដឹងធ្វើម៉េចហើយម៉ែក្មេកខឹងដឹងធ្វើម៉េចណោះ តែឆ្លើយតិចតួចអញ្ចឹងចុះมันជាឆ្លើយអីច្រើនទេហើយដូចប្រាំទៅទៀតថាឡានដែលវាបើកឡើងក្តៅម៉ាស៊ីនហើយហើយយើងយកអ្វីដែលស្មាននិយាយតិចឲ្យគាត់ស្ដាប់ចំចំតែហ្មងលោកតែគាត់ដឹងខ្លួនថា អូយកអាកាសែតលោកទេសឲ្យអញស្ដាប់ចង់បដៅអញទៅខឹងទាំងអាត្មាទៀតមែនទេហ្នឹងហើយយើងប្រើវិធីផ្សេងធ្វើបុណ្យធ្វើទានអញ្ចឹងទៅអឺយើងអាចជូន សភៅធัวឬក៏កសែតធัวខ្លះមិនច្រើនទេតិចបន្តួចហើយរបស់នេះរបស់នោះកុំកុំសំដៅថារបៀបចង់បដៅគាត់តាមពោកុំឲ្យគាត់ដឹងខ្លួនទៀតកុំឲ្យគាត់ដឹងខ្លួនទៀតតែដឹងខ្លួនក៏ស្ដាប់ទៀតដូចបងមួយនៅស្អីនៅកំពង់ធំយើងដែរគាត់ថាពុកគាត់មិនដែលស្ដាប់ធัวទេហ្នឹងគាត់ថាលោកណាដូចអាលោកណាហើយពូនគាត់ទៅ cancel នៅវត្តទៀតខឹងទៀតគាត់ថាមិនដឹងធ្វើម៉េចឲ្យបានពុកស្ដាប់ធัวទេ ពេលគាត់ឆ្លាតអាហ្នឹងវិធីសាស្ត្រអត់រុញឲ្យភ្លាមទេទូមួយនៅចិត្តទ្វាចេញចូលហ្នឹងគាត់ថតកសែតថ្មទេសតាមវិទ្យុហ្នឹងគាត់ដាក់លេខដាក់ឈ្មោះចំណងជើងថាអញ្ចេះថាអញ្ចេះថាអញ្ចេះហើយគាត់ទុកឲ្យឃើញ4 5កសែតហ្នឹងហើយគាត់ហ្នឹងចង់ស្ដាប់សាកមើលដែរប៉ុន្តែកូននោះគាត់មិនស្ដាប់ទេដល់ពេលគាត់អត់នៅផ្ទះឪពុកគាត់ហ្នឹងលួបយកកសែតយកទៅចាក់ស្អីអង្កូនអញវាជាស្ដាប់ដល់ស្ដាប់ដល់ស្ដាប់ទៅគាត់ចូលចិត្តដល់ចូលចិត្តសួរថាទូចមានកសែតចឹងចឹងទៀតដែរ តាមានខ្វះអីពុកហើយមានកសែតល្អល្អអញ្ចឹងអត់ឲ្យឪស្ដាប់តាំងពីយូរនេះបានបាត់តាមពិតគាត់ចង់ឲ្យស្ដាប់យូរហើយប៉ុន្តែកូនប្រាប់ឪវាពិបាកណាស់ទល់តែមានវិធីសាស្ត្រយល់ទេហ្នឹងហើយ